បន្តដាក់ចេញវិធានការនិងមធ្យោបាយសមស្របទៀតទៀតដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សជានារីនៅកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាចំណុចនេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ក្រមរក្សាជាតិកម្ពុជាដើម្បីស្ត្រីកាលពីថ្ងៃ21ខែកុម្ភៈឆ្នាំ2023 ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រសួងអប់រំយុវជននិងកីឡាក្នុងការកសាងអន្តរជាតិសិក្ខាដ្ឋានសម្រាប់សិស្សនិងនិស្សិតជាតិនារីដើម្បីជួយសម្រួលដល់ការរៀនសូត្រនៅរាជធានីភ្នំពេញនិងនៅតាមខេត្តនានាខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិចដើម្បីយើងទាំងអស់គ្នាធ្វើឲ្យคล้ายទៅជាចលនាជាតិមួយ។ ថ្ងៃមុននៅទីនេះខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីយើងបានដាក់ចេញនៅទិសដៅនៅក្នុងកិច្ចការដែលត្រូវបន្តនោះគឺការយកចិត្តទុកដាក់កសាងអន្តេវាសិទ្ធសម្រាប់សិស្សជាស្ត្រីដែលមិនមែនក្រំតែជាការរៀបចំនៅទីក្រុងភ្នំពេញនោះទេប៉ុន្តែក៏ត្រូវបដោតផងដែរទៅលើការយកចិត្តទុកដាក់ នៅតាមបណ្ដាខេត្តតែខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះសប្បុរសជនទាំងអស់ចូលរួមនៅក្នុងការកសាងអន្តេវាសិទ្ធសម្រាប់សិស្សជាស្ត្រី នៅតាមវិទ្យាល័យនានាដែលយើងបានពង្រាយទូទាំងប្រទេសហើយនៅគៀកនៅតាមឃុំតាមខេត្តតាមស្រុកហើយក៏ប៉ុន្តែកុំភ្លេចថា ក៏មានសិស្សមួយចំនួនក្រីក្រជួបការលំបាកខ្វះកន្លែងស្នាក់នៅដូច្នេះនៅពេលដែលយើងកសាងសាលាយើងត្រូវបន្ថែមទៅជាមួយនៅអន្តេវាសិតសម្រាប់ស្ត្រីនៅថ្នាក់មធ្យមសិក្សាបើគ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សាទេយើងក៏គ្មានស្ត្រីសម្រាប់ឧត្តមសិក្សាដែរ ចំណុចនេះខ្ញុំចង់កាត់បន្ថយកម្រិតរវាងអ្នកនៅ តាមទីប្រជុំជនទីក្រុងទីប្រជុំជននិងជនបទដាច់ស្រយាលតាមរយៈនៃការជំរុញឲ្យសិស្សស្ត្រីនៅជនបទមានឱកាសសិក្សានៅវិទ្យាល័យដោយមានកន្លែងស្នាក់នៅធម្មតាទីវាដាបៃតាតែងព្រួយបារម្ភអំពីកូនស្រីដូច្នេះ យើងក៏ត្រូវធ្វើរឿងនេះខ្ញុំបានធ្វើខ្ញុំមានពិសោធន៍ក្នុងការធ្វើក្នុងក្នុងដំណើរជាង6000គីឡូម៉ែត្រនេះទីកន្លែងដែលខ្ញុំធ្វើវិទ្យាល័យទាំងឡាយគឺសុទ្ធតែមានអន្តេវាសិតសម្រាប់ គ្រូផងនិងសម្រាប់សិស្សផងក្នុងនឹងស្ត្រីសិស្សជាស្ត្រីជាអតិភិប ដូច្នេះជាមួយនឹងថវិការបស់រដ្ឋយើងក៏ស្នើអំពាវនាវចំពោះសប្បុរសជននៅតាមទីកន្លែងនានាចូលរួមក្នុងការអន្តធ្វើអន្តេវាសិទ្ធសម្រាប់សិស្សជាស្ត្រីនៅជនបទរបស់យើងដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទសម្រាប់ស្ត្រីរបស់យើង ផលិតផលពីសហរដ្ឋអាមេរិកមក P-Bound ឯកទេសព្យាបាលលេខ1សន្លាក់ឆ្អឹងក្រពះពោះវៀនរ៉ាំរ៉ៃឈឺចង្កេះឈឺក្នុងអាងត្រគាកប្រហាយបាត់ដៃបាត់ជើង បញ្ជាទិញឥឡូវនេះ មានបញ្ចុះតម្លៃពិសេសរហូតដល់40%សូមទំនាក់ទំនង096និង097 96 96 667និង092 96 96 67